ទុនไหมเนี่ยអូថែមមិនលឺពីរងពីណាគង់ជុំគ្នានឹងស្មាលែងមិនបាស់អ្នកណាគំខនបងអីជីវ៉ាឲ្យមើលខ្យល់ទៅណាឡាឡាឡាឡាឡាឡាឡាឡាឡាអូធ្វើធ្វើអីមិនរនមានស្នា បដូចជាមួយភ្លេងខ្មែរពុំចង់ធ្វើខ្លួនឯងអីណាតែសតតែតែរំបាយឡាយឡាយឡាយឡាយឡាយឡាយឡាយឡាយឡាយមកដល់ទីនេះគុំទៅរលន់នេះទៅព្រមមិនជប់ពេលលឺមេរ៉ានីអ្នកណាកំពុងសេកកូនដល់តែ happy មករំបត់នេះអរជុំធរនេះអរិយអរិយអរិយអរិយអរុនអរុនអរុនទៅលំលំមករលជាមួយអរិយរំ ទៅដល់ដែរអូនចូលធ្វើអ៊ីមីមិនរនមានស្នេហ៍អ្នកណាគូគេរំដែរគេផប់ជាមួយភ្លេងខ្មែរកុំចង់ធ្វើទៅឯងឯណែ បធរមីអរិយរារិទ្ធរារំរុនរុកគឺធ្វើលំលប់មកប្រជាមួយអរីរំដីសបាយដូចអ្នកផាទីបើអ្នកចង់សាកមកសាកជាមួយមីហាអូនទុនមែនទេតែម៉ែចូលស្ដីស្អែកទេណា Au revoir. Au revoir. ចិនបានជួបគ្រួសារចិត្តខ្ញុំហើយខ្ញុំពិតបានជួបសង្សារលាជីវាមកនៅទីក្រុងឆ្ងាយស្នេហ៍នៅស្រុកស្រែនៅស្រស់មាសមេខ្លាំងណាស់លាពីស្រុកខ្ញុំសែនមើលផ្ទះចាចានេះគូតាត្រីយកត្រីមកផ្ទះម៉ែស្រួលឆ្ងាញ់ណាសុំលោមកជួអ្នក រួចឲ្យបានចាំទៅនៅស្រុកវិញចង់មើលថែពុកម៉ែចាំចាស់កាន់តែទូចក៏លំបាកខ្លាំងណាស់ពុកពីឧបសគ្គដល់ពីកូនចៃតស៊ូហៅព្រៀងហាក្តៅពីព្រឹករហូតដល់យប់ជ្រៅឲ្យតែកូនដូចនៅបានសុខសាន្តអើសម្លាញ់អើយរៀនកាយសម្លាញ់ឆ្នាំនេះទៅជុំឲ្យជូនម៉ែមកលៀនសบายចិត្តម្ដង ចូលឆ្ងាញ់ណាងសុំលំជូនអ្នកម៉ែខ្ញុំនឹកឃើញចង់យំស្ដាយអនុសាចាចាទៅបានជួបតែនៅស្រុកវិញចង់មើលថែពូម៉ែចាំងចាំងខ្ញុំពីតូចក៏លំបាកខ្លាំងណាស់ពូពីអូនសាក់ដើម្បីកូនចៅតស៊ូហាភៀនហាក់ដៃពីព្រឹងរហូតជោគជ័យឲ្យតែកូនរស់នៅបានសុខសាន្ត សូមបញ្ជាក់កញ្ញាកញ្ញាដែលរំស្រស់ស្អាតទាំងអស់គ្នា